សួស្តីសួស្តីបងប្អូនទាំងអស់គ្នា យើងវិលមកជួបគ្នាសាជាថ្មី នៅក្នុងម៉ោងសិក្សាប្រវត្តិវិទ្យារបស់យើង ជាបន្តទៀតនៅក្នុងម៉ោងសិក្សានេះដែរបងប្អូននឹងបានសិក្សាន័យរបស់ពាក្យគន្លឹះសំខាន់សំខាន់ដូចខាងក្រោមពាក្យគន្លឹះទី1គឺពាក្យថារាជវង្សចក្រី ពាក្យកលឹះទី2គឺពាក្យថាលទ្ធិព្រះយេស៊ូគ្រីស្ទពាក្យកលឹះទី3គឺពាក្យថាលទ្ធិខុងជឺពាក្យកលឹះទី4គឺពាក្យថាលទ្ធិទេវរាជ និងពាក្យកន្លឹះទី5ដែលជាពាក្យកន្លឹះចុងក្រោយ គឺពាក្យថាលទ្ធិបុគ្គលនិយមបងប្អូនទាំងអស់គ្នា ពាក្យកន្លឹះទាំង5ដែលយើងសិក្សានៅក្នុងម៉ោងនេះ គឺសុទ្ធតែជាពាក្យកន្លឹះដែលសំខាន់និងមានអត្ថន័យពិបាកយល់ពិបាកយល់ដូច្នោះតោងបងប្អូនទាំងអស់គ្នាចង់ស្មារតីក្នុងការសិក្សាទាំងអស់គ្នា ពាក្យកលឹះទី1គឺពាក្យថារាជវង្សចក្រីបងប្អូនទាំងអស់គ្នាដោយបងប្អូនធ្លាប់បានសិក្សារួចមកហើយអំពីព្រះចៅថាក់ស៊ីនព្រះចៅថាក់ស៊ីនអឺដែលព្រះអង្គគឺជាមេតបណាដែលជាមេតបហើយគឺជាមេខេតគេថាស្ដេចត្រាញ់ខេតព្រះចៅថាក់ស៊ីនបានដឹកនាំកងទ័ពណារំដោះ ទីក្រុងអយុធ្យាពីកណ្ដាប់ដៃភូមាហើយក៏បានឡើងសោយរាជសោយរាជប៉ុន្តែឡើងសោយរាជមិនយូរប៉ុន្មានព្រះចៅថាក់ស៊ីនក៏កើតមានរោគវិកលវិកលស្មារតីដែលគេដែលគេនិយាយជាសាមញ្ញថាលប់សតិឬក៏សតិមិនប្រក្រតីនោះក៏ត្រូវបានមន្ត្រីក៏ដូចជាវិជានរាជនឹងពុំពេញចិត្តហើយក៏ ត្រូវបានទម្លាក់ចេញពីរាជបល្ល័ង្ករាជបល្ល័ង្កហើយអ្នកដែលត្រូវបានជ្រើសរើសណានឹងអភិសេកឲ្យបានឡើងជាស្ដេចផែនដី បន្តពីព្រះចៅថាក់ស៊ីន គឺមេតបណាមេតបជើងគោកមួយរូបណាមានឈ្មោះថាពូញាចក្រីថងដួងថងដួង គឺត្រូវបានកងទ័ពមន្ត្រី និងវិជានរាជលើកឲ្យឲ្យឡើងសោយរាជជា ជាស្ដេចផែនដីណាជាស្ដេចផែនដីចៅពូញាចក្រីថងឌួងនោះអឺពេលដែលព្រះចៅថាក់ស៊ីនទ្រង់វិកលស្មារតីនោះគឺពុំពុំពុំនៅក្នុងនគរសៀមនៅឡើយទេណាតាមឯកសារថាមកបំពេញការងារនៅខេត្តកំពតរបស់ខ្មែរណាដល់ពេលឮដំណឹងបែបនោះក៏ រុះរាន់ត្រឡប់ទៅស្រុកសៀមវិញហើយក៏លើកតបណាទម្លាក់ព្រះចៅថាក់ស៊ីនពីរាជបល្ល័ង្កតែម្ដងណានឹង ដោយមាន ការគ្រប់គ្រងនិងដោយមានកម្លាំងទ័ពនៅក្នុងដៃស្រាប់ព្រះចៅចៅពញាចក្រីថងដួងក៏ត្រូវ បានអភិសេកណាជាជាស្ដេចរបស់នគរសៀមតរៀងមកហើយអសពថ្ងៃគឺប្រទេសសៀមនៅតែជាអឺ សន្តរតិវងរបស់រាជវង្សចក្រីដដែលណាគឺព្រះបាទវជ្រាលង្កនដែលជាស្ដេចសៀមសពថ្ងៃនេះគឺគឺជា គឺជាសន្តរតិវងនៃនៃរាជវង្សចក្រីនោះឯងហើយព្រះអង្គមានឈ្មោះថាស្ដេចរាមាទី10ចំណែកចៅពញាចក្រីថងដួង ក្រោយពីឡើងសោយរាជទ្រង់មាននាមសម្រាប់រាជថាព្រះចៅ រាមាទី1ណារាមាទី1បន្តិចទៀតបងប្អូននឹងបានសង្កេតរូបភាពណាតែយើងចូលពាក្យកលឹះទី2បន្តិចសិនគឺតកតងនឹងពាក្យថាលទ្ធិព្រះយេស៊ូវគ្រីស្ទលទ្ធិព្រះយេស៊ូវគ្រីស្ទលទ្ធិព្រះយេស៊ូវគ្រីស្ទគឺសំដៅទៅលើជំនឿណាជំនឿការមានជំនឿទៅលើការទូមាន ព្រានប្រដៅរបស់ព្រះយេស៊ូវព្រះយេស៊ូវ ការព្រានប្រដៅរបស់ព្រះយេស៊ូវត្រូវបានចែងណានៅក្នុងគម្ពីរសម្រាប់សាសនាគ្រឹះណាគឺគម្ពីរបិបណាគឺគម្ពីរបិបអញ្ចឹងអ្នកដែលជឿទៅលើការព្រានប្រដៅទាំងអស់ហ្នឹងគេឲ្យឈ្មោះថាមាន ជំនឿឬក៏គោរពលទ្ធិព្រះយេស៊ូវគ្រីស្ទ អូនសង្កេតមើលរូបភាពនេះគឺជារូបភាពណាគឺជារូបភាពឬយើងហៅថាជាកឆាយលៈរបស់របស់ស្ដេចរាមាទី1ស្ដេចរាមាទី1ណាស្ដេចរាមាទី1នេះគឺជាចៅពញាចក្រីថងដួងនឹងឯងណាដល់ពេលត្រង់សោយរាជសម្បត្តិនៅនគរសៀមរួចព្រះអង្គមាននាមសម្រាប់រាជថាព្រះ រាមាទី1ណាព្រះណាព្រះពុទ្ធណាប្រពុទ្ធយុទ្ធហ្វាណាប្រពុទ្ធយុទ្ធហ្វាជូលោកណាជូលោកមហារាជមហារាជគឺជាឈ្មោះនៃចក្រីថងដួងនឹងឯងអញ្ចឹងចៅពូញាចក្រីថងដួង ពេលដែលឡើងសោយរាជទៅស្ដេចផែនដីហើយមាននាមសម្រាប់រាជថា រាមាទីទី1ឬក៏ព្រះព្រះពុទ្ធចុតហ្វាលោកណាព្រះពុទ្ធចុតហ្វាលោកមហារាជមហារាជលោកគ្រូឲ្យមើលរូបភាពឬក៏ហៅថាវិឆាយលៈរបស់ស្ដេចរាមាទី10ស្ដេចសៀមសពថ្ងៃគឺមានឈ្មោះថាមហាវជ្រាលង្កនវជ្រាលង្កន ចុះបងប្អូនយើងមានរូបភាពបន្តទៀតនេះគឺជាអឺរូបភាពណាដែលបង្ហាញអំពី ព្រះយេស៊ូវគ្រីស្ទណាទ្រង់ត្រូវបានគេចាប់ណាចាប់អឺឆ្កាងនៅលើឈើឈើឆ្កាងហើយទ្រង់ក៏សគត់នៅលើឈើឈើឆ្កាងនោះឯងឆ្កាងនោះឯងហើយការសគត់របស់ព្រះយេស៊ូវគ្រីស្ទត្រូវបានអឺ អ្នកគ្រប់ប្រតិបត្តិរបស់ព្រះអង្គជឿថាគឺដើម្បីបង្ហូរព្រះលោហិតលុបលាងនៅអំពើបាបរបស់ មនុស្សរបស់មនុស្សនេះគឺជារូបភាពដែលព្រះយេស៊ូវគ្រីស្ទណាត្រូវបាន គេចាប់ព្យួរនៅលើឈើឈើឆ្កាងហើយនៅពេលនោះមានបរិស័ទណាមានបរិស័ទព្រះអង្គជាច្រើនបាន មកលួចមើលពីចម្ងាយហើយ ត្រឹមតែសម្រក់ទឹកភ្នែកណាដែលពុំអាចសង្គ្រោះព្រះអង្គបាន នេះគឺរូបភាពនេះ គឺបង្ហាញអំពីព្រះតីសន្តោសករណាមេត្តាចំពោះជីវិតសពសត្វហើយទ្រង់ប្រាថ្នាឲ្យមនុស្សនឹងរស់នៅដោយសន្តិភាពសេរីភាព និង សុខដុមនិង វិបុលភាពណារបស់មនុស្សជាតិ។ នេះគឺជាអកោសំខាន់សំខាន់នៃលទ្ធិព្រះយេស៊ូវគ្រីស្ទណាព្រះយេស៊ូវគ្រីស្ទបើបងប្អូនចង់សិក្សាបន្ថែមអំពីលទ្ធិព្រះយេស៊ូវគ្រីស្ទចូលបងប្អូន ទៅអានគម្ពីរប៊ីបណាហើយស្វែងយល់អសេចក្តីនោះទាំងអស់គ្នាបងប្អូនយើងចូលពាក្យសំខាន់មួយទៀតគឺពាក្យថាលទ្ធិទេវរាជណា លទ្ធិទេវរាជនេះគឺពុំដូចពិធីទេវរាជទេណាអញ្ចឹងក្នុងម៉ោងសិក្សាមុនយើងបានសិក្សាហើយអំពីពិធីទេវរាជណាពិធីទេវរាជគឺជាពិធី មួយដែលធ្វើការអភិសេកនិងប្រោះព្រំព្រះរាជាឲ្យមានធាតឬក៏ឋានៈជាជាអតិទេពនៅលើដីណាជាអតិទេពលើដីក៏ប៉ុន្តែលទ្ធិទេវរាជខុសពីនឹងណាលទ្ធិទេវរាជគឺជាជំនឿណា គឺជាជំនឿយ៉ាងមុតមមដែលនាំឲ្យកើតសទ្ធានៅក្នុងចិត្តផ្ដើមពីសទ្ធានៅក្នុងចិត្តបុគ្គលនោះក៏ញ៉ាំងឬក៏កសាងសមិទ្ធផលណាមួយឲ្យកើតឡើងហើយក៏ឧទ្ទិសថ្វាយចំពោះប្រតិទេពណាមួយ ប្រតិទេពណាមួយព្រះអតិទេពណាមួយនៃនៃសាសនាណា ដែលខ្លួនបានគ្រប់ប្រតិបត្តិទាំងសមិទ្ធផល ទាំងផលបុណ្យដែលកើតចេញអំពីកម្លាំងចិត្តនៃសទ្ធាជ្រះថ្លា នៃបុគ្គលដែលបានសាងសមិទ្ធផលនោះគឺបំណងសំខាន់គឺបំពេញព្រះតីណានៃព្រះអរិទេពដែលខ្លួនជឿនោះណាដែលខ្លួនជឿដែលខ្លួនគោរពបូជានោះឲ្យរំភើបណាផ្ដើមពីព្រះតីរំភើបរបស់ព្រះអរិទេពព្រះអរិទេពនឹងសន្តោសដោយខ្លួនណា សន្តោសដល់ដល់ខ្លួនហើយក៏បំពេញតាមពោដែលខ្លួនបាន ប្រាថ្នាក្នុងការកសាងសមិទ្ធផលនោះណាអញ្ចឹងបងប្អូនស្ដាប់ឲ្យទាន់អាហ្នឹងគឺពិបាកយល់តិចណាលទ្ធិបុគ្គលនិយមក៏ដូចគ្នាដែរតែ មាន ចំណុចខុសគ្នាអញ្ចឹងយើងតាមដានទាំងអស់គ្នាលទ្ធិបុគ្គលនិយមគឺជាជំនឿដែលនាំឲ្យការសទ្ធា ឬសេចក្តីនឹករលឹកនឹកគុណដល់បុព្វ បុរសឬក៏បុព្វការីជនដែលមានគុណោបការៈណាផ្ដើមចេញអំពីនោះ បុគ្គលនោះក៏ញ៉ាំងសមិទ្ធផលណាមួយឲ្យកើតឡើងហើយឧទ្ទិសណាជូនបុគ្គលទាំងនោះណាឧទ្ទិសជូនបុគ្គលទាំងនោះទាំងសមិទ្ធផលនិងផលបុណ្យដែលកើតអំពីកម្លាំងសទ្ធាជ្រះថ្លា ទាំងកាយទាំងចិត្តនៃបុគ្គលដែលសាងសមិទ្ធផលនោះ គឺក្នុងបំណងញ៉ាំងសេចក្តីចម្រើន ដល់ព្រលឹងណាអ្នកដែលបានចែកឋាននិងសូមឲ្យអ្នកសូមឲ្យព្រលឹងនៃអ្នកចែកឋានទាំងអស់នោះញ៉ាំងប្រយោជន៍មកដល់ខ្លួនវិញផងដែរវិញផងដែរណាអញ្ចឹងខុសគ្នា ត្រង់ថាលទ្ធិទេវរាជណាអសាងសមិទ្ធផលឧទ្ទិសដល់អតិទេពហើយសូមពរជ័យពីអតិទេពណាចំណែកលទ្ធិបុគ្គលនិយមសង់សមិទ្ធផលដើម្បីឧទ្ទិស ឬក៏បញ្ជូនទៅដល់ប្រលឹងបុព្វការីជនអ្នកដែលបានចែកឋានសូមឲ្យអ្នកដែលបានចែកឋាននោះរស់នៅក្នុងទីដ៏សមគួររួចហើយក៏សូមឲ្យប្រលឹងអ្នកទាំងអស់នោះ ជួយឲ្យពរជ័យមកដល់ខ្លួនដែលកំពុងរស់នៅសពថ្ងៃវិញផង។ បងប្អូននេះគឺជាប្រាសាទអង្គរវត្តណាគឺបងប្អូនស្គាល់ទាំងអស់គ្នា ប្រាសាទអង្គរវត្តតាក់ទងនឹងអ្វីគឺតាក់ទងនឹងលទ្ធិទេវរាជមានន័យថាព្រះបាទសូរ្យវរ្ម័នទី2ទ្រង់សាង ប្រាសាទអង្គរវត្តនេះ ថ្វាយចំពោះអតិទេពព្រះវិស្ណុសូមយាងព្រះអតិទេពព្រះវិស្ណុមកគង់នៅ ក្នុង ប្រាសាទនេះឯងប្រាសាទនេះឯងពេលដែលប្រ ព្រះអាទិទេពមកគង់នៅក្នុង ប្រាសាទនោះហើយសូមព្រះអាទិទេពនោះជួយបំពេញពរជ័យរបស់ព្រះអង្គផងរបស់ព្រះអង្គផងគឺជាលទ្ធិទេវរាជដ៏ធំមួយនៅក្នុងតំបន់អង្គរបងប្អូននេះគឺជា ប្រាសាទមួយទៀត ប្រាសាទមួយទៀតគឺ ប្រាសាទនេះក៏គេកសាង ដើម្បីឧទ្ទិសដល់ទេវៈណាមួយ ក្នុងសាសនាព្រាហ្មណ៍ណាសាសនាព្រាហ្មណ៍អញ្ចឹងបងប្អូនទាំងអស់គ្នា ប្រសាទទាំងអស់មិនមែនសាងសង់ឧទ្ទិសតែចំពោះព្រះវិស្ណុព្រះឥសូរតែប៉ុណ្ណោះទេណាមានប្រាសាទខ្លះកសាងឧទ្ទិសដល់ព្រះព្រះព្រំក៏មានទេវៈផ្សេងទៀតក៏មាន ដូចជាព្រះអិនណាថ្វាយព្រះអិនថ្វាយព្រះពាយប្រាយថ្វាយព្រះអគីអីជាដើមណា ជីសុទ្ធតែជាលទ្ធិទេវរាជទាំងអស់ណា គឺឲ្យតែសាងសមិទ្ធផលឧទ្ទិសថ្វាយដល់ទេវៈឬអតិទេព គឺលទ្ធិទេវរាជបងប្អូននេះគឺជាប្រាសាទអឺគឺជាប្រាសាទបន្ទាយឆ្មា ក្នុងខេត្តបន្ទាយមានជ័យសពថ្ងៃអញ្ចឹងប្រាសាទបន្ទាយឆ្មា មិនមែនឧទ្ទិសថ្វាយទេវៈឬអតិទេពទេ គឺឧទ្ទិស ថ្វាយដល់ដួងមញ្ញាណខណ្ឌរបស់ព្រះរាជបុត្ររបស់ព្រះបាទជ័យវរ្ម័នទី7អឺពេលនោះគឺព្រះរាជកុមារដែលជាព្រះរាជបុត្រព្រះបាទជ័យវរ្ម័នទី7នោះទ្រង់សុគតណាមុនពេលដែលព្រះអង្គបានរំដោះទឹកដីចេញអំពីកណ្ដាប់ដៃចាមនៅពេលដែលព្រះអង្គទ្រង់ សោយរាជជាស្ដេចនៃចក្រភពអង្គរព្រះអង្គមានសេចក្តីសង្វេគនិងនឹករលឹកដល់ព្រះរាជបុត្រដែលបានបូជាជីវិត ដើម្បីការពារព្រះមេដាពីកំណាប់ដៃសត្រូវនោះក៏ព្រះអង្គកសាងប្រាសាទតូចនេះឡើងណាដើម្បីឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធនៃព្រះរាជបុត្រសូមឲ្យដួងវិញ្ញាណក្ខន្ធនោះយាងមកគង់អាស្រ័យ ក្នុងប្រាសាទនោះ ដូចជារាជវាំងឬក៏ជាផ្ទះរបស់ខ្លួនផងចុះអញ្ចឹងលទ្ធិបុគ្គលនិយមនិងលទ្ធិទេវរាជនោះ គឺ ក្នុងសម័យបុរាណគេច្រើនសាងសង់ប្រាសាទណាសាងសង់ប្រាសាទតែសពថ្ងៃនេះលទ្ធិទេវរាជនិងលទ្ធិសង្គមលទ្ធិបុគ្គលនិយម នោះ ពុំ ពុំទាន់សាបរលាបនៅឡើយទេណា គេនៅតែសង្កេតឃើញមានដដែលតែគ្រាន់តែសមិទ្ធផលទាំងអស់នោះមានបដូរបដូររូបរាងណាពីមុនជាប្រាសាទក្រោយមកคล้ายទៅជាចេតិយក៏មានដែរคล้ายជារោងក៏មានដែរតែក្នុងទីនេះលោកគ្រូលើកចេតិយណាចេតិយចេតិយគឺជាសំណល់សំណល់ឬក៏ហៅថាជា សំណងមួយដែល បញ្ជាក់អំពីលទ្ធិបុគ្គលនិយមផងដែរមានន័យថា អឺមានន័យថាអ្នកសាងចេតិយនោះ គឺគេសាងដើម្បីតម្កល់អតិធិធឬក៏ឆ្អឹងឆ្អឹងរបស់ពុពការីខ្លួន ហើយ ពេលដែលតម្កល់ឆ្អឹងហើយគេតែងតែអញ្ជើញដួងវិញ្ញាណដ្ឋានរបស់អ្នកទាំងអស់នោះ មកគង់នៅក្នុងចេតិយដែលគេ បានសាងជូនឬក៏ឬក៏សាងថ្វាយនោះឯងទុកជាផ្ទះសម្បែងរបស់ខ្លួនតទៅចោះតទៅចោះអញ្ចឹងសពថ្ងៃប្រជាពលរដ្ឋ ខ្មែរយើងនោះបានកសាងចេតិយជាច្រើនណាអ្នកខ្លះហ្នឹងកសាងចេតិយធំធំក៏មានដែរណាដើម្បីអឺអញ្ជើញដួងវិញ្ញាណខណ្ឌដូន តាបុព្វការីអ្នកមានគុណទាំងអស់ហ្នឹងមកគង់អាស្រ័យនៅនៅក្នុងហ្នឹងក៏មានដែរហើយអឺអឺសំណងបច្ចៈពីលទ្ធិបុគ្គលនិយមមួយទៀតគឺអឺអឺគឺហៅថាភ្នោភ្នោអញ្ចឹងភ្នោក៏ជា សំណងមួយដែលដែលបញ្ជាក់អំពីលទ្ធិបុគ្គលនិយមដែរណាវាជាទីជាទីលំនៅ របស់ព្រលឹងដែលចែកឋាន អាហ្នឹងក៏ជាលទ្ធិបុគ្គលនិយមដែរចំណែកលទ្ធិទេវរាជក៏គេនៅតែឃើញមានដែរដូចជាការកសាងអាស្រម ការកសាងរោងទេវតា ដើម្បីអញ្ជើញទេវតាអញ្ជើញព្រះភូមិអីដែលជាទេវៈដែលគេជឿនឹងឲ្យមកគង់នៅអាស្រ័យ នឹងក៏ជារូបភាពមួយនៃលទ្ធិទេវរាជដែរចឹងលទ្ធិទាំងពីរនេះពុំទាន់បាត់បង់នៅឡើយទេ នៅក្នុងសង្គមខ្មែរគ្រាន់តែ សមិទ្ធផលណាលេចចេញទៅជា សមិទ្ធផលផ្សេងផ្សេងពីសម័យមុនបងប្អូនចុងក្រោយ គឺលោកគ្រូលើកយក អំពីលទ្ធិខុងជឺណា លទ្ធិខុងជឺគឺសំដៅលើជំនឿការគោរពប្រតិបត្តិតាមពាក្យទូមានព្រានប្រដៅរបស់ព្រះគ្រូខុងជឺព្រះគ្រូខុងជឺព្រះគ្រូខុងជឺនេះគឺគឺជាគ្រូបាអាចារ្យណាដ៏ដ៏ដ៏មានឥទ្ធិពលណាដែលត្រូវបានប្រជាជនចិនគោរពបូជាជ្រាលជ្រៅមែនតែនណាអញ្ចឹងព្រះគ្រូខុងជឺនេះបងប្អូនពិនិត្យមើលរូបភាពនេះគឺ នេះគឺជារូបរបស់គ្រូខុងជឺណាខុងជឺនេះក៏ដូចគ្នាដែរគ្រូខុងជឺនេះក៏ជាព្រះគ្រូខុងជឺដែរណាអញ្ចឹងបងប្អូនចង់យល់ច្បាស់អំពីព្រះគ្រូខុងជឺជានរណា បានធ្វើអ្វីខ្លះបានទុកគេមរតកផ្នែកសង្គមច្បាប់សេដ្ឋកិច្ចសាសនា ដល់សង្គមចិនយ៉ាងម៉េចនោះបងប្អូនសិក្សាបន្ថែមហើយលោកគ្រូណែនាំសភៅមួយទៀត គឺសភៅនោះមានចំណងជើងថាទស្សនវិជ្ជាខុងជឺទំលាយមហាកំពែងចិនក៏មាននិយាយអំពីខុងជឺផងដែរណាចឹងបងប្អូនយើងឈានដល់ទីបញ្ចប់ហើយចឹងយើងនឹងជួបគ្នានៅម៉ោងសិក្សាក្រោយ ជាបន្តទៀតចឹងជូនពរបងប្អូនទាំងអស់គ្នាមានសុខភាពល្អ ហើយខំរៀនដើម្បីវាសនាអនាគតខ្លួនឯងគ្រួសារនិងសង្គមជាតិសូមឲ្យរេចធម៌វប្បធម៌ដ៏រុងរឿងរបស់ខ្មែរស្ថិតនៅក្នុងខណ្ឌសម្ដានបងប្អូន ហើយនឹងសង្ឃឹមថាវានឹងលេចចេញជារូបរាងនៅក្នុងសម័យក្រោយបន្តទៀតលោកគ្រូសូមអរគុណនិងសូមជម្រាបលា